នៅក្នុងប្រទេសកម្ពុជា មានផ្កាចំនួន2ដួង ដែលគេស្គាល់ជាទូទៅតាំងពីសម័យបុរាណមកដោយសារតែវាគឺជាផ្កាយដែលគេមើលទៅឃើញមានពន្លឺភ្លឺចាំងចែងខ្លាំងហើយតេទាញអារម្មណ៍ជាងផ្កាយណានាផ្សេងទៀតទាំងអស់ផ្កាយតាពីរដួងនេះ មួយតែងតែរះនៅពេលព្រឹកព្រលឹមមុននឹងត្រូវលុបបាត់ទៅដោយពន្លឺព្រះអាទិត្យហើយដែលយើងហៅថាផ្កាយព្រឹកនិងមួយទៀតតែងតែបង្ហាញខ្លួននៅពេលល្ងាច ហើយបានតែប៉ុន្មានម៉ោងក៏លិចបាត់ទៅវិញហើយដែលយើងឲ្យឈ្មោះថាផ្កាចៅតែក៏ពិតទៅផ្កាយព្រឹកនិងផ្កាយចៅនេះ មិនមែនជាផ្កាយពីរផ្សេងគ្នាដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះទេក៏ប៉ុន្តែគឺជាផ្កាយតែមួយគ្រាន់តែបង្ហាញខ្លួន នៅពេលផ្សេងគ្នាតែប៉ុណ្ណោះហើយផ្កាយនេះ គឺគ្មានអ្វីក្រៅពីភពសុកដែលជាភព មានគន្លងតារាវិថីស្ថិតនៅលំដាប់ទី2រាប់ពីព្រះអាទិត្យពូលគឺស្ថិតនៅបន្ទាប់ពីភពពុទ្ធហើយនៅមុនភពផែនដីរបស់យើងដោយសារតែមានគន្លងតារាវិថីស្ថិតនៅប៉ែកខាងក្នុងធៀបនឹងភពផែនដីបែបនេះហើយបានជាគេសង្កេតពីភពផែនដីទៅគេឃើញថាភពសុក្រតែងតែមានទីតាំងស្ថិតនៅក្បែរព្រះអាទិត្យដោយពេលខ្លះរះនៅពេលព្រឹកព្រលឹមមុនព្រះអាទិត្យបន្តិចពេលខ្លះ លិចទៅតាមក្រោយព្រះអាទិត្យនៅពេលល្ងាចចំណែកឯពេលខ្លះទៀតត្រូវបាត់មុខពីផ្ទៃមេឃទាំងស្រុងដោយត្រូវរះនៅពេលថ្ងៃហើយត្រូវលុបដោយពន្លឺរបស់ព្រះអាទិត្យភពសុងនេះត្រូវបានគេចាត់ទុក ថាជាផ្កាយ ដែលមានពន្លឺភ្លឺជាងគេបំផុតនៅពេលយប់ពូលគឺក្រៅពីប្រច័ណ្ឌមួយចេញគ្មានអ្វី ដែលភ្លឺជាង ភពសុកនេះនោះទេហើយនេះក៏ដោយសារតែភពសុកគឺជាភព ដែលស្ថិតនៅជិតនឹងភពផែនដីរបស់យើងជាងគេ មានទំហំក៏ប្រហាក់ប្រហែលនឹងភពផែនដីព្រមទាំងមានស្រទាប់បរិយាកាសដែលធ្វើឲ្យពន្លឺដែលទទួលពីព្រះអាទិត្យត្រូវចាំងផ្លាតខ្លាំងចេញមកវិញលក្ខណៈស្រដៀងគ្នាទៅនឹងភពផែនដីទាំងទំហំ ទាំងធាតុផ្សំនិងវត្តមាននៃបរិយាកាសបែបនេះហើយដែលធ្វើឲ្យមនុស្សទូទៅតាំងពីដើមរៀងមកតែងតែចាត់ទុកភពស្រុកនេះប្រៀបដូចជាបងប្អូនភ្លោះ របស់ភពផែនដីហើយតែងតែនាំគ្នាគិតថានៅលើភពសុខក៏ប្រហែលជាមានជីវិតរីកដុះដាលខ្លាំងដូចជានៅលើភពផែនដីរបស់យើងនេះដែរក៏ប៉ុន្តែបន្តិចម្ដងបន្តិចម្ដងនៅពេលដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែរីកចម្រើនជឿនលឿនទៅមុខអាចឲ្យគេសិក្សាបានកាន់តែលម្អិតនឹងរហូតអាចបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចោះចតនៅលើភពសុខទើបគេនាំគ្នាភ្ញាក់ផ្អើល ដោយមើលឃើញថាភពសង្ឃនេះមានភាពខុសគ្នាស្រឡះពីភពផែនដីរបស់យើងជាពិសេសគឺតកតងទៅនឹងលក្ខខណ្ឌអំណាចផលនៃជីវិត។ ប្រទេសដែលបានបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចោះចតដោយជោគជ័យលើភពសុកមុនគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រគឺសហភាពសូវៀតសូវៀតបានចាប់ផ្ដើមបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចោះចតនៅលើភពសុកនេះតាំងពីឆ្នាំ1970ក៏ប៉ុន្តែត្រូវបរាជ័យជាច្រើនលើកដោយយានខ្លះត្រូវបាត់ការតាក់ទងតាំងពីពេលមិនទាន់ចោះទៅដល់ដីហើយខ្លះទៀតបាត់ការតាក់ទងភ្លាមភ្លាម ក្រោយពីចុះដល់ផ្ទៃដីភពសុក្ររហូតដល់ឆ្នាំ1975ទើបសូវៀតអាចចុះចតយានគ្មានមនុស្សបើកដោយជោគជ័យលើ ភពសុក្រជាលើកទី1ហើយយាននេះក៏ដូចជាយានក្រោយក្រោយមកទៀតដែរអាចមានដំណើរការនៅលើដីនៃ ភពសុក្រនេះបានត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះក៏ប៉ុន្តែបើទោះបីជាយ៉ាងណា វាគ្រប់គ្រាន់ល្មមល្មមអាចនឹងឲ្យគេប្រមូល ទិន្នន័យបានច្រើន ពីស្ថានភាពនៃផ្ទៃដីនិងពីបរិយាកាសរបស់ភពសុកហើយទិន្នន័យអស់ទាំងនេះធ្វើឲ្យគេអាចយល់កាន់តែច្បាស់ថាតើហេតុអ្វីបានជាយានដែលចុះចតនៅលើ ភពសុកនេះសុទ្ធតែមិនអាចថិតថេរនៅ បានយូរលើសពីប្រមាណម៉ោងបែបនេះបានភពសុកធ្វើត្បិតតែមានទំហំម៉ាស់និងកម្លាំងទំនាញប្រហាក់ប្រហែលនឹងភពផែនដីរបស់យើង។ ហើយមានសន្តានដីនិងរចនាសម្ព័ន្ធប្រហាក់ប្រហែលនឹងភពផែនដីក៏ប៉ុន្តែលក្ខណៈស្រដៀងគ្នានឹងភពផែនដីរបស់យើងនេះគឺមានតែត្រឹមនេះប៉ុណ្ណោះចំណែកឯអ្វីផ្សេងផ្សេងទៀតគឺ ខុសគ្នាស្រឡះពីភពផែនដីរបស់យើងភពសុកបើទោះបីមិនមែនជាភពដែលស្ថិតនៅជិតនឹងព្រះអាទិត្យជាងគេ ក៏ប៉ុន្តែ គឺជាភព ដែលក្តៅជាងគេបងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយសីតុណ្ហភាពនៅលើភពសុក្រមានរហូតដល់ទៅ ជាង460អង្សាពូល គឺក្តៅជាងភពពុទ្ធដែលជាភពស្ថិតនៅជិតព្រះអាទិត្យជាងគេទៅទៀតមូលហេតុចម្បងដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពក្តៅខ្លាំងបែបនេះ គឺដោយសារតែភពសុក្រមានស្រទាប់បរិយាកាសក្រាស់ខ្លាំងហើយបរិយាកាសនេះទៀតសោតគឺមានធាតុផ្សំភាគច្រើនលើសលប់ជាឧស្ម័នកាបូនិក ហើយមានមួយផ្នែកតូចជាអាសូតដែលសុទ្ធសឹងតែជាប្រភេទឧស្ម័នផ្ទះកញ្ចក់ដ៏មានប្រសិទ្ធភាពនៅក្នុងការស្រូបនិងទប់កម្ដៅពីព្រះអាទិត្យមិនឲ្យសាយភាយចេញទៅវិញ ស្រទាប់បរិយាកាសដ៏ក្រាស់ខ្មឹងនេះក៏ធ្វើឲ្យសម្ពាធនៅលើភពសុកត្រូវកើនឡើង ដល់កម្រិតកំពូលផងដែរដោយគ្រាន់តែនៅលើផ្ទៃដីនៃភពសុកសម្ពាធមានខ្លាំងរហូតទៅដល់ប្រហាក់ប្រហែលនឹងសម្ពាធនៅឯបាតសមុទ្រ ជម្រៅដល់ទៅជិត1000ម៉ែត្រនៅលើភពផែនដីរបស់យើងឯណោះសម្ពាធនិងសីតុណ្ហភាពដ៏ក្តៅបែបនេះហើយ ដែលធ្វើឲ្យគេសន្និដ្ឋានថា នៅលើភពសុក្រយ៉ាងហោចណាស់នៅលើផ្ទៃដី គឺមិនមែនជាទីកន្លែងដែលមានអំណោយផល សម្រាប់ការរីកដុះដាលនៃជីវិត ដូចជាអ្វី ដែលគេធ្លាប់គិតកាលពីមុនមកនោះទេក្រៅពីនេះភពសុក្រនៅមានលក្ខណៈដ៏ចម្លែកមួយទៀតដែលខុសពីភពផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺភពសុក្រនេះ មានចលនាវិលជុំវិញខ្លួនឯងយ៉ាងយឺតយឺតបំផុតដោយវិលមួយជុំខ្លួនឯងត្រូវចំណាយពេលយូរជាងវិលជុំវិញព្រះអាទិត្យទៅទៀតគេអាចនិយាយបានម្យ៉ាងទៀតដល់ងាយស្ដាប់ថានៅលើភពសុក្រមួយថ្ងៃមានរយៈពេលយូរជាងមួយឆ្នាំ ដោយមួយឆ្នាំនៅលើភពសុក្រមានរយៈពេលស្មើនឹង225ថ្ងៃនៅលើភពផែនដីរបស់យើង ចំណែក ឯមួយថ្ងៃវិញ មានរយៈពេលរហូតដល់ទៅ243ថ្ងៃឯណោះចំណុចដ៏ចម្លែកមួយទៀតគឺប្រសិនបើគេអាចទៅឈរនៅលើដីនៃភពសុកបានដោយមិនត្រូវស្លាប់ដោយកម្ដៅនិងសម្ពាធហើយប្រសិនបើមិនមានពពកនិងស្រទាប់បរិយាកាសដ៏ក្រាស់ខ្មឹកបាំងទីនោះគេនឹងអាចសង្កេតឃើញថាថ្ងៃមិនត្រឹមតែដើរយឺតជាងឆ្នាំនោះទេក៏ប៉ុន្តែព្រះអាទិត្យនៅលើភពសុក្រ មានចលនាផ្ទុយពីអ្វីដែលយើងឃើញនៅលើភពផែនដីរបស់យើងទាំងស្រុងពូល គឺព្រះអាទិត្យរះ នៅទិសខាងលិចហើយលិចទៅវិញនឹងឯទិសខាងកើត នេះក៏ដោយសារតែភពសុក្ររួមជាមួយនឹងភព Uranus គឺជា ភពតែពីរគត់នៅ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមាន ចលនាវិលជុំវិញខ្លួនឯងក្នុងទិសដៅបញ្ច្រាស់ពីភពផ្សេងៗទៀតនៅក្នុងពេល បច្ចុប្បន្ននេះ នៅលើភូមិសុក Fitch បិទតែគេសន្មត់ជារួមថាវាមិនមែនជាទីតាំងដែលមានលក្ខខណ្ឌអំណោយផលសម្រាប់ការរីកដុះដាលនៃជីវិតក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែបន្តចាប់អារម្មណ៍សិក្សាលំអិតទៅលើភពនេះដដែលជាពិសេសគឺគេចង់ដឹងលំអិតអំពីបរិយាកាសដែលពោពេញទៅដោយឧស្ម័នផ្ទះកញ្ចក់នៅលើភពសុក្រដើម្បីយកធ្វើជាមូលដ្ឋាននៅក្នុងការសិក្សាទៅលើដំណើរវិវត្តនៃអាកាសធាតុនៅលើភពផែនដីរបស់យើង។ តាមរយៈទិន្នន័យដែលគេប្រមូលបានកាលពីពេលកន្លងមកអ្នកវិទ្យាសាស្ត្រជាទូទៅនាំគ្នាសង្ស័យថាមុននឹងត្រូវប្រែក្លាយទៅជាទីគ្មានអំណោយផលដូចជាសពថ្ងៃនេះកាលពីដើមដំបូងឡើយភពសុកប្រហែលជាមានទឹកនិងបរិយាកាសស្រដៀងគ្នាច្រើនទៅនឹងភពផែនដីរបស់យើង ហើយដូច្នេះហើយបានជាគេចង់ស្វែងយល់ថាតើមានមូលហេតុអ្វីទៅ ដែលធ្វើឲ្យភពសុកត្រូវប្រែប្រួលបែបនេះ ហើយតើភពផែនដីរបស់យើងទៅថ្ងៃអនាគតអាចនឹងមានជោគវាសនាដូចគ្នានេះដែរឬក៏យ៉ាងណា។